អូខេសួស្តីទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះយើងមកធ្វើការ review Hero SM មួយ Hero នេះនៅនគររាជហើយយើង ធ្វើការដាក់លក់នៅក្នុងតម្លៃ85ដុល្លារហើយតម្លៃ85នេះបើសិនជាករណីអ្នកទាំងអស់គ្នាស្រឡាញ់អីអូខេអ្នកទាំងអស់គ្នាអាចធ្វើការឆាតមកក្នុង page ដើម្បីធ្វើការទិញ Hero នេះបានណាអឺមករយៈនេះនៅនគររាជស្ងាត់មែនតើហ្នឹងហើយដោយសារមិនសូវជាមានគេវ័យ PK ហើយបើយើងក៏លេចមើលទៅវ័យពីចឹងគឺវ័យកន្លែងអត់ទេ អញ្ចឹងអ្វី PK នៅក្រៅក្រុងអីគឺអត់សូវមានបានទេឬមួយក៏វ័យខាងវល់អញ្ចឹងវាធ្វើឲ្យនៅក្រៅរឿងស្ងាត់ណាហើយ hero ពិចានពេលបច្ចុប្បន្ននេះផុសទៅគឺសល់តែម្ដងហ្នឹងហើយនៅស្កាត់មែនតើមួយរយៈនេះអូខេតើឥឡូវដើម្បីកុំឲ្យខាត់ពេលយើងចូលទៅ review ទាំងអស់គ្នាតើ hero តម្លៃ85ដុល្លារហ្នឹងគាត់មាន item អីខ្លះអូខេ let's go អូខេអ្វីដែលយើងមើលមុនគេគឺកម្រិត level អញ្ចឹង hero នេះមាន level 88អ្នកនរនេះគឺ87អត់អាប់មក level ហ្នឹងអញ្ចឹងគឺ88អញ្ចឹងគាត់ពាក់អីគេ ក្បាលសាន់នីបូក7អាវសាន់នីបូក7ខោសាន់នីបូក7ហើយចំពោះចែតគឺគាត់ប្រើចែតនេះគឺជាប្រភេទចែតដែលគាត់ធ្វើការខ្វេះលម្អប៉ែតទេគឺខ្វេះនៅដូចជាត្រាកអនកាថោននេះបើតាមខ្ញុំដឹងណាហ្នឹងហើយហើយអេនេះនៅ daily ឯង ហើយចំពោះមួយគ្រាប់ទៀតគឺគាត់ប្រើ Jet Moon INT 30អ្នកទាំងអស់គ្នាហើយចំពោះដៃគឺគាត់ប្រើដៃ Sunny បូក13អញ្ចឹង Hero នេះគឺ បាន Sunny អាវក្បាលខោរួមជាមួយនឹងអាវុធអញ្ចឹងបើសិនជាករណីអ្នកទាំងអស់គ្នាទិញ Hero តម្លៃ85យោទៅគឺ item គឺយើងអាចលេងបានហើយ item ប៉ុណ្ណឹងហ៎អ្វីដែល stir គឺយើងរៀង stir អត់មានតាតូបន្តិចអ្នកទាំងអស់គ្នានឹង stir តាតូបន្តិចណាហើយចំពោះ clock គឺ strength 3 INT 2 VAT 5 AGI 1 OBS 3 ហើយអាខ្លាក្រោមនេះគឺ strength 2 INT 4 VAT 4 AGI 1រួមជាមួយនឹង OBS 3អូខេហើយសៀវភៅគាត់នេះគឺជាសៀវភៅបច្ចិតអញ្ចឹងបានតែ7 level ទេប៉ុន្តែ4 page ហើយចំពោះភាគរយវិញគឺ86%បូកនឹងចែក2%ទៀតវាឡើង88%បបក្បាលល្បាយ2អាលល្បាយ2ខោល្បាយ2ណា អូខេចំពោះ file element គឺជាប្រភេទ file element 4ដែលវាតម្លើង attach 120 ID 35 OBS 35រួមជាមួយនឹង DMA 70ស៊ីសងលើអ្នកលេងនេះហ្នឹងណាអូខេហើយចំពោះ rep hero នេះមាន rep 7000 766អញ្ចឹង69អត់ទាន់បាន last skill ទេអ្នកនរនេះហើយរេពាក់ប៉ាប៉ែតគឺ15104អញ្ចឹងក៏គឺអាចពាក់ប៉ាប៉ែតបានហើយណា អូខេចូលទៅមើល item ផ្សេងផ្សេងអូខេនេះគឺជា chat ការ hero នេះប្រហែលជាធ្លាប់លេងលំបាក6អញ្ចឹងនេះគឺជា chat ការរបស់គាត់គាត់មាន odd 13មួយគ្រាប់ odd 11មួយគ្រាប់អញ្ចឹងមាន2គ្រាប់របស់គាត់នេះហើយចំពោះ life full sun នេះ life full moon គឺនៅសម140ហ្នឹងហើយសិភៅបច្ចិតសិភៅបច្ចិតនេះគឺសម្រាប់ sub energy អញ្ចឹងដូចអ្នកទាំងអស់គ្នាដឹងអញ្ចឹងខ្ញុំអត់សូវចេះលេខ SM ទេអញ្ចឹងខ្ញុំអាចធ្វើការដូរនេះដើម្បី sub energy អ្នកទាំងអស់គ្នាមើលបានអញ្ចឹងមិនដឹងប្រហែល energy ណាអូខេ អឺគឺ13 energy អញ្ចឹង13 energy បើយើងពាក់អាវនេះខោហើយនឹងអាវនេះចូលហ្នឹងហើយអញ្ចឹងឡើង16 energy នេះបងប្អូន6 10 energy អញ្ចឹងគឺ aim 6 10 energy អញ្ចឹងគឺអ្នកដែលលេងក៏ចំបាន energy ច្រើនទាត់បាន3 4ជើងអាហ្នឹងគឺត្រូវហើយហ្នឹងហើយដោយសារភាគរយកាពីគាត់អានោះរៀងក្រាស់ដែរហើយចំពោះដៃប៉8បូក9គឺនៅទេ ហើយចំពោះ item support នេះគឺជា item experience 3%ក្បាល AW 3%ខោ2%រួមជាមួយនឹងដៃនេះក៏3%ដែរអញ្ចឹង item experience មានមួយ set តែម្ដងណាអូខេ point silver កំប៉ុងមាន5800ចំណែកឈុតកៅអៅក្រៅ point គាត់គឺអត់មានទេនឹងហើយ point គាត់មាន665ទេឈុតកៅអៅក្រៅអូខេប៉ុណ្ណឹងហើយយើងអាចទៅមើលនៅនេះទៀត យើងអាចទៅមើលនៅ item keeper គឺមានអីខ្លះអូខេក្នុង item keeper មានសង general មួយរួមជាមួយកដងឈាមអីចឹងទៅអានេះសារ៉ា profit មិនថាបដូរយូមុនទេអូខេមានថៃស៊ូមានកាតកោ2សន្លឹក2 10សន្លឹកហ្នឹងហើយចែតចែតកាដូគឺភើមិនណាស់អ្នកនរនេះកាដូនេះណា អូខេហើយតាមធម្មតាខ្ញុំផុស hero នៅក្នុង page ខ្ញុំគឺខ្ញុំអត់ដែលដាក់ point lina shop ទេមូលហេតុដែលខ្ញុំអត់ដាក់ភាគច្រើន point lina shop គឺវាអត់ទៀងអ្នកទាំងអស់នេះវាភាគច្រើនគឺថយហ្មងគឺអត់សូវកើនទេដោយសារគេភាគច្រើន player ដែលគាត់ link គាត់ចិត្តបុក title អញ្ចឹងបុកតាម title គាត់ចាក់ title អស់ទៅជួនកាលអីដល់ពេលទិញ hero ទៅ point lina shop វាអត់ដូចអ្វីដែលខ្ញុំផុស អញ្ចឹងអ្នកទិញក៏រៀងម៉ៅដែរអញ្ចឹងខ្ញុំភាគច្រើនគឺខ្ញុំអត់ចង់ឲ្យ review តាក់ទងទៅនឹង point dinosaur ទេប៉ុន្តែបើ point silver កំផុងមូលហេតុដែលខ្ញុំផុសដោយសារ point ហ្នឹងវាចេះថយឯភាគច្រើនគឺវាកើនតែម្ដងលុះត្រាតែគាត់ដូរ item ឯងបានវាថយណាតែបើដូរ item គឺ item គឺមូលនឹងកសាននេះគឺវាចូលក្នុង hero តែម្ដងណាអូខេឥឡូវខ្ញុំឲ្យមើល point dinosaur បន្តិចអឺនគររាជនេះវារៀង server តិចអ្នកនរហ្នឹងហើយ ហើយតម្លៃហាងឆេង Hero ពេលបច្ចុប្បន្នរៀងធូរដែរអ្នកទាំងអស់នេះអានេះយើងគិតមើលនេះយ៉ាខ្ញុំដក item ចាញ់ហ្នឹងណានេះយើងគិតមើលនេះសាន់ឌីចង់មួយសេតអត់តែចែកទេចឹងបើយើងមានលុយយើងដាក់ចែកបកូទៀតទៅគឺអែមតែម្ដង Hero នេះលេងបានហើយនឹងឲ្យ point មាន1200ទេណាហើយដែលអ្វីដែលខ្ញុំប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងបើសិនជាករណីនេះគាត់ចង់លេងអី ហើយ hero ប៉ុណ្ណេះទិញឲ្យបៀលអឺតម្លៃ85ដុល្លារនេះដូចអ្នកទាំងអស់ដឹងហើយបើយើងទិញទៅលេងខ្លួនឯងក៏យើងអត់អាចទីបានដែរក៏យើងអត់អាចអឺបៀលបានដែរបៀលទៅដាវចង់យ៉ាប់ផងហ្នឹងហើយប៉ុន្តែនេះអឺដោយសារ player គាត់ឈប់លេងដល់ពេលអញ្ចឹងគាត់ធ្វើការលក់ hero ចោលតែម្ដងណាចឹងបើសិនករណីអ្នកទាំងអស់ចង់លេងអីអូខេអាចមើល hero នេះបានហើយបើសិនតែករណី item ប៉ុណ្ណឹងនេះហើយបើតម្លៃប៉ុណ្ណឹងគឺមិនងាយនឹងមានទេណាដោយសារតម្លៃវារៀងធូរមែនតើ hero នេះប្រហែលទេ10000ហាត់ last skill aim តែម្ដងប៉ុន្តែ rate រៀងស្ទើរប៉ុន្តែមុនក្រោយក៏លបាកៅឯអ្នកនេះខ្វះតែ2លបាទៀតគឺលបាកៅហើយចង់2លបាទៀតបើព្យាយាមហាច់កន្លះខែបើអ្នកទាំងអស់នេះព្យាយាមអត់តេះហ្នឹងហើយអូខេអ្នកទាំងអស់នេះអញ្ចឹងចំពោះការ review មានប្រព័ន្ធហ្នឹងណាអញ្ចឹងបើសិនជាកណ្ដៃអ្នកទាំងអស់នេះពេញចិត្តហើយអាចឆាត់ក្នុង page racer ដើម្បីធ្វើការទិញ hero នេះបានណាហើយបើអ្នកទាំងអស់នេះចង់ខ្ញុំជួយ review អឺចូលក្នុង YouTube អាចឆាតមកក្នុង page ខ្ញុំបានហើយពីចឹងគឺខ្ញុំផុសនៅក្នុង page ទេវាលឿនជាងចឹងណាហ្នឹងហើយដោយសារមួយរយៈនេះ hero រៀងស្ងាត់ដែរចឹងខ្ញុំអាចធ្វើការ review ក្នុង YouTube បានណាចឹងចំពោះការ review មានប៉ុណ្្នឹងអូខេអរគុណបាយបាយ